ខ្លាំងណាស់ចលបោះសោះបាំងបាអ្នកមេម៉ាយស្រងក្លិនពីចំងាយជុកក្រមុំខ្លែងខ្លាយសាច់សូឡើងខ្ចីឃើញហើយបងលុងជង្គង់បងលុតឡើងចង់ដល់ដីស្អាតណាស់ងាយនាងស្រីដាក់ឈ្មោះឲ្យថ្លៃមេ lloro last night ងជួនស្នេហ៍ក្រមុំក្រេតអេកំឡោសាយកាយសាស្នាយដំបងយើងសាងស្នេហ៍ពិតជុំគ្នាចៃដន្យទេបានរំវងបងនឹងអើយចាំយងសាស្នាយឲ្យគុំដ ¡Gracias! បោះមិនបានចុះដើរធម្មតាទៅថៃចោះចាំបាច់អីរត់ជន់ឆ្នាំងចានបងភ័យចង់លួប្រលឹងព្រោះតែរូបអូននឹងបងគឺសមិនបានហើយស្លន់អីក៏ស្លន់ម្លេះបងចង់ដាច់ចង់កេះរត់តែគឺសមិនបានរត់តែគឺសមិនបានអាភ្លេចចាអារម្មណ៍ឲ្យកុំភ័យរំតាំងសម្រួលឲ្យវាយឺតសរសៃចាអូនហើយសម្រួល ស្លន់នេះក៏ស្លន់ម្លេះបងចង់ដាច់ចង់កេះរត់តែគេសមិនដានរត់តែគេសមិន ឆ្នាំមិនព្រមបាត់សោះមិនព្រមបាត់សោះឲ្យជើងរលងគ្មានរួមមួយសោះឲ្យជើងរលងអើយគ្មានរួមមួយសោះស្រមោចវាជ្រុះស្មោចតងអត់ សិចស៊ីជើងអូនទាំងពីរផងតែងស្រមៃទាំងយប់ទាំងថ្ងៃ ទាំងយប់ទាំងថ្ងៃបើបានប៉ាស្ទីបអងអាយជើងស្រីបើបានប៉ាស្ទីបអើយអងអាយជើងស្រីសូមអូនកុំភ័យតិចនិចថ្មីថ្មី បងចេះទាំងអស់បងចេះទាំងអស់